បើយើងមនិចឮថាលក់លីវ៉ាន់ដូស្គីចេញមែនអត់តាណាក់លបតាក់ទងជាមួយនឹងរ៉ូបឺតលីវ៉ាន់ដូស្គីមកដល់ពេលនេះនៅជាមួយនឹងបើយើងមនិចនោះគឺមានការលើកឡើងថាមិនទាន់បានចុះសម្រុងគ្នាជាមួយនឹងតម្លៃពលកម្មថ្មីសម្រាប់ Robert Lewandowski គឺចង់ទៀមទាជាមួយនឹងតម្លៃពលកម្មថ្មីប៉ុន្តែ Bayern Munich ហាក់បីដូចជាកវីក្បាលហើយបាទប៉ុន្តែមកដល់ចុងក្រោយនេះឃើញថាមានព័ត៌មានលហិលហៀងតាក់ទងជាមួយនឹង Manchester City រំពឹងនៅក្នុងការចុះហត្ថលេខាលើ Lewandowski នៅក្នុងខែមករានេះបាទអញ្ចឹង ខ្ញុំគិតថាប្រហែលជា Bayern Munich មិនអនុញ្ញាតឲ្យ Robert Lewandowski ចាក់ចេញទៅកាន់ Manchester City ទេបាទតម្លៃខ្លួនរបស់ Robert Lewandowski មកដល់ពេលនេះត្បិតគាត់ស្ថិតនៅក្នុងវ័យ30ជាងមែនប៉ុន្តែគាត់ស្ថិតនៅក្នុងតម្លៃខ្លួនប្រមាណជា50ទៅ60លានផោនច្រើនគួរសមបាទអាយុច្រើនប៉ុណ្ណឹងមែនតែតម្លៃខ្លួនរបស់គាត់គឺនៅតែខ្ពស់បាទហើយមកដល់ពេលនេះតម្លៃខ្លួនរបស់គាត់ក៏មិនស្ទើរដែរដូចជា30ម៉ឺនជាងនៅក្នុងមួយអាទិត្យបាទអញ្ចឹង អាចនិយាយបានថាវាជារឿងមួយដែលលំបាកដែរបាទសម្រាប់បាយើមូនិចគឺត្រូវដំឡើងដរាបាទដំឡើងប្រាក់ពលកម្មសម្រាប់ Robert Lewandowski បាទមិនចឹងទេគាត់នឹងត្រូវជួបជាមួយនឹងដៃគូដែលមានខ្សែប្រយុទ្ធកំពុងតែខ្វះតំបន់បើយើងនិយាយទៅហាក់បីដូចជាហុចដងឲ្យសត្រូវអញ្ចឹងបាទបើសិនយើងនិយាយពេលនេះ Manchester City កំពុងតែខ្វះតំបន់ប្រយុទ្ធកដាលហើយគ្រាន់តែប្រិយមិត្តគិតលេងលេង ប្រសិនបើ Robert Lewandowski ពិតជាទៅ Manchester City មែនតើមានរឿងអ្វីដែលអាចកើតឡើងបាទ Robert Lewandowski គឺជាកីឡាករដែល ធ្វើបានល្អជាមួយនឹងការបញ្ចប់ទី ហើយបើសិនជាយើងនិយាយអំពី Manchester City គឺជាក្រុមដែលលេងបាល់ខ្លី counter attack លឿនគ្រាន់តែម្ដងបច្ចុប្បន្ននេះគឺគាត់អត់មានខ្សែប្រយុទ្ធដែលមុតស្រួចនៅក្នុងការសម្លាប់តែប៉ុណ្្នឹងឯងប្រសិនបើបាន Robert Lewandowski មកសម្លាប់ទៀតនោះ សួរថាតើ Manchester City យ៉ាងយ៉ាងណាហើយបាទអញ្ចឹងខ្ញុំគិតថាសម្រាប់ Bayern Munich ប្រហែលជាមិនអនុញ្ញាតឲ្យ Manchester បាទឲ្យ Lewandowski ទៅកាន់ Manchester City ងាយងាយទេព្រោះថាអាចជាសត្រូវធំរបស់ Bayern Munich នៅ ថ្ងៃខាងមុខបាទបាទអឺស៊ីវហុងតាក់ទងជាមួយនឹងបាសេឡូណាសួរថាទៅ បាន16ក្រុមអត់បាទ ខ្ញុំគ្រាន់តែរំលឹកជូនទៅកម្មប្រិមិត្តតាំងពីបើកក្បាលកម្មវិធីមកថាបាសេឡូណាទៅរួចនឹងវគ្គ16ក្រុមអត់ការប្រកួតចុងក្រោយត្រូវទៅលេងនៅទឹកដីប៊ីយឺមុនិចបាទបើយើងមុនិចឈលលេខរៀងទី1រួចរាល់ហើយរងចាំថ្ងៃទៅទេបាសេឡូណាត្រូវប្រកួតប្រជែងជាមួយនឹងបេនហ្វីកាបាទតើទៅមុខរួចទេតើខ្ញុំសួរការប្រិមិត្តវិញបើសិនជាយើងមើលប្រព័ន្ធលេងបច្ចុប្បន្នរវាងបើយើងមុនិចមួយបាសេឡូណាអ្នកណាល្អជាង ប្រិយមិត្តខ្ញុំជឿជាក់ថា90%ដែលប្រិយមិត្តនិយាយថាបើយើងមនុស្សគេល្អជាងក៏ព្រោះតែបាសេឡូណាបច្ចុប្បន្ននេះលេងអត់ត្រូវគ្នាទេបាទបើមិនសិនតែយើងនិយាយបាសេឡូណាជាមួយនឹង Manchester United ហ្នឹងសឹងតែស្តៀងគ្នាទេ បាទមើលទៅគឺពេលខ្លះមើលសាច់បាល់អត់យល់ទេបាទគ្រាន់ថាយើងខ្ញុំគ្រាន់តែសួរទៅកាន់ប្រិយមិត្តវិញថាតើបើយើងមនុស្សអាចនឹងឲ្យបាសេឡូណាឈ្នះគាត់ដែរឬទេ បាទក្នុងការប្រកួតនេះបាទបាទដែរណា តែប្រសិនបើបាសេឡូណាបាទបើយើងមិននឹកថាសុំត្រឹមស្មើក៏គាត់ត្រូវរងចាំអ៊ុតបេនហ្វីកាដូចគ្នាបាទអញ្ចឹងវាបាក់អញ្ចឹងបាទអើយម៉ែនចិត្តខ្ញុំមិនមែនថាល្អមិនល្អនោះទេបាទរឿង Robert Lewandowski ទៅអង់គ្លេសមិនប្រកាសថាល្អខ្ញុំក៏មិនមែននិយាយថាល្អដែរប៉ុន្តែប្រិមិត្តត្រូវដឹងថាមកដល់បច្ចុប្បន្ននេះសម្រាប់ Manchester City កំពុង តែខ្វះកន្លែងហ្នឹងណា បាទឥឡូវនេះលោកពេបកាឌីឡាជ្រើសរើសយក Phil Foden ដាក់តំបន់កណ្ដាលទៅហើយអញ្ចឹងហេតុអីបានយកទៅដាក់គាត់ទៅដាក់កណ្ដាលគាត់ទាំងអស់កីឡាកររបស់ Manchester City បច្ចុប្បន្នទាំងអស់ភាគច្រើនអត់មានកណ្ដាលទេគឺសិតតែឆ្វេងហើយនឹងស្ដាំបាទយើងមើលទៅ Jake Grealish ក៏ឆ្វេង Raheem Sterling នេះក៏ឆ្វេង Phil Foden នេះគឺគាត់ចង់លេងឆ្វេងណាស់បាទហើយបើសិនជាយើងមើល Gabriel Jesus រីយ៉ានម៉ារ៉េស ភាកច្រើនគាត់ចង់លេងស្ដាំបាទហើយឥឡូវនេះឥឡូវនេះពងអាខ្វះហ្នឹងគឺកដាលនេះបាទខ្ញុំចង់លើកឡើងចេះលីវ៉ាន់ដូស្គី គឺជាកូនអុកដ៏សំខាន់មួយ បាទរបស់ Manchester City ប្រសិនបើគាត់មកកាន់ Manchester City បាទជំរាបជូនខាងប្រិមិត្តចេះខ្ញុំមិនមែននិយាយថា Lewandowski នឹងល្អខ្លាំងណាស់ទៅដល់ដឹងទៅជួយ Man City ទេប៉ុន្តែ ម៉ែលីវ៉ាន់ដូស្គីគឺជាគ្រាប់អុកមួយគ្រាប់ដែល Manchester City កំពុងតែខ្វះខាតបាទចង់បានអាហ្នឹងកន្លែងហ្នឹងបាទអញ្ចឹងមិនមែន Manchester City រំពឹងចង់បាន Cristiano Ronaldo ទេបាទបាទសូមប៉ុណ្្នឹងចុះបាទយើងជួបគ្នា50នាទីហើយបាទតាម៉ៅហើយអឹមបាប៉េវាណាល្អជាងអឹមបាប៉េល្អជាង បាទបែងដូស៊ីវ៉ាឥឡូវឡើងជើងណាស់ថាយីបាទប្រយុទ្ធឥឡូវបាទឡាយយ៉ងអឹមស៊ីបាទខុងដែនភឿបាទបាសេធ្លាក់ហើយទៅមិនរួចទេ បាទវឌ្ឍនាបាទអ៊ីទីហេតយកមិញ Starling លេង CF បាទអាហ្នឹងគាត់ថាហ្នឹងប្លែកអស់ហើយបាទក៏ព្រោះតែហេតុអី Manchester City ខ្វះកន្លែងហ្នឹងរាល់ថ្ងៃនេះបើសិនជាគាត់មានអាកន្លែងហ្នឹងមួយមកជួយពងឆ្វេងស្ដាំរបស់គាត់អ្នកគ្រប់គ្រងរបស់គាត់ហ្នឹងគឺល្អមែនទែន រងចាំតែអ្នកបញ្ចប់តាឲ្យតែអ្នកបញ្ចប់ច្បាស់តែមួយអានឹងហើយដែល Manchester City នឹងចង់បាន Harry Kane ឡើងញ័រខ្លួននោះក៏ព្រោះថាឲ្យតែបានមកពុតអ្វីគ្រប់បែបយ៉ាងរបស់ Manchester City នឹងផ្លាស់ប្ដូរ90ដឺក្រេបាទអឺហៀយូតាក់ទងជាមួយនឹង Ronaldo ទៅ Juventus ឬ Man U មកដល់មួយណាល្អជាងបើសិនជាខ្ញុំមើលមកដល់ពេលនេះហាក់បីដូចជាអាចនិយាយបានថា ស៊ូវិនទូសចូលឆ្នាំដំបូងល្អបាទសម្រាប់រ៉ូណូណាចូលឆ្នាំ ទី1សម្រាប់រ៉ូណូគឺល្អចូលឆ្នាំទី2ក៏រៀងធ្លាក់បន្តិចហើយមកកាន់ Manchester United ណែខ្ញុំនិយាយភាពត្រង់ពេលមកខ្ញុំបានស្អប់កីឡាករណាទេបើសិនមកដល់ពេលនេះខ្ញុំអាចមើលទៅឃើញថា សម្រាប់រ៉ូណូគាត់មាន ការធ្លាក់ច្រើនបាទប៉ុន្តែការបញ្ចប់ទីរបស់គាត់ នៅមានប្រសិទ្ធភាពគ្រាន់ថាមានការថមថយ ត្រង់ចំណុចណាខ្លះត្រង់ចំណុចនៅក្នុងការប្រេះយោបាល់ រ៉ូណាល់ដូមិនទៅប្រេះយកបាល់ដូចជាការគាត់អាយុ25 26ឆ្នាំទេ ទី1ទី2បើសិនជាយើង អំពីនិយាយពីការបាញ់ពីចម្ងាយមកដល់ពេលនេះការបាញ់ពីចម្ងាយរបស់គាត់ហាក់បីដូចជាមិនមែនមិនមានប្រសិទ្ធភាពទេគឺគាត់អត់បាញ់តែម្ដងគឺគាត់មិនបាញ់ពីចម្ងាយតែម្ដងបាទទី3តកតងជាមួយនឹងការប្រើក្បាលតែរបស់គាត់បាទមកដល់ Manchester United យើងឃើញថាគាត់ក៏ធ្វើបានល្អច្រើនប៉ុន្តែបើសិនជាយើងនិយាយអំពីការលោតខ្ពស់ និងការព្យាយាមទៅដណ្ដើម នៅពេលលោតនោះក៏ហាក់មិនដូចជាមាន ការធំថយបាទបើសិនជាយើងនិយាយអស់សេចក្តីទៅគាត់ក៏បារម្ភពីសុខភាព របស់គាត់ដូចគ្នាគាត់ប្រឹងប្រែងតាមលទ្ធភាពដែលគាត់ប្រឹងបានគាត់មិនអាចប្រឹងដូចមុនបានទេបើសិនជាយើងនិយាយអស់សាច់បាទនិយាយអស់សាច់ក្តីមិនមែនសាច់ទៅទេអស់សាច់ក្តីបាទគឺសម្រាប់គាត់គាត់បានអស់ហើយមកដល់ពេលនេះគាត់ខ្លាចទៅជាកីឡាករមួយរូបដែលបានសឹងទាំងអស់ទៅហើយ សម្រាប់ការរកក្របបាល់សម្រាប់ការរក hat-trick ក្របបាល់នៅ UEFA Champions League ក្របបាល់សម្រាប់ក្រុមជម្រើសជាតិក្របបាល់បាទសរុបសម្រាប់បាទក្រុមបាទក្រុមអាជីពរបស់គាត់គាត់បំបាយខ្ទេចខ្ទីអស់ចង់អស់ទៅហើយបាទបលិនដ5សម័យកាល បាទកីឡាករល្អប្រចាំឆ្នាំបាទរាប់បង បាទអញ្ចឹងសួរថា តើមកដល់ពេលនេះគាត់មានអីរំពឹងទៀត អ្វីដែលគាត់ត្រូវការគឺមានតែមួយគត់សម្រាប់គ្រីស្ទីណូរ៉ូណាល់ដូបាទហើយខ្ញុំហ៊ាននិយាយថាវាជារឿងមួយគត់ដែលគាត់ត្រូវការ គឺ World Cup នេះគឺជាអ្វីដែលគាត់ត្រូវការធំបំផុត នៅ ក្នុងពេលនេះ បាទក៏ព្រោះថាបើសិនជាយើងនិយាយថាមកដល់ដង្ហើមចុងក្រោយ រវាង Cristiano Ronaldo ហើយជាមួយនឹង Lionel Messi ដង្ហើមចុងក្រោយរបស់គាត់នៅក្នុងពិភពបាល់ទាត់ បាទណែដង្ហើមចុងក្រោយរបស់គាត់នៅក្នុងពិភពបាល់ទាត់ណាអ្វីដែលគាត់ទាំងពីរនាក់ចង់បានធំបំផុតគឺ World Cup នេះឯងក៏ព្រោះតែបាទតារាបាល់ទាត់ផ្សេងខ្លះគេមិនល្បីដល់ពួកគាត់ទេប៉ុន្តែគេធ្លាប់ថើបពាន World Cup ប៉ុន្តែគាត់ទាំងពីរនាក់នៅទេអញ្ចឹងហើយដែលគាត់ទាំងពីរនាក់នេះ បាទកំពុងតែប្រកួតប្រជែងគ្នាអាកន្លែងហ្នឹងបាទមិនមែនគាត់តែប្រកួតប្រជែងគ្នាណា តែសម្រាប់យើងមើលទៅឃើញគាត់ទាំងពីរនាក់គឺចង់បានអានឹងដូចគ្នា បើសិនជាក្នុងចំណោមគាត់ពីរនាក់មានអ្នកណាមួយទទួលបានពាន World Cup អ្នកនោះឈ្នះហើយគឺឈ្នះដោយគ្មានអ្វីតបបាទគឺឈ្នះដោយគ្មានអ្វីតប បាទព្រោះថា World Cup នេះសឹងតែនិយាយថាកីឡាករម្នាក់ម្នាក់រំពឹងជាងបាឡិនដនឹងទៅទៀតនោះ បាទក៏ព្រោះតែពាន World Cup នេះ បាទក្នុងមួយឆាកជីវិតរបស់កីឡាករលេងមិនបានច្រើនដងទេមួយឆាកជីវិតក្នុងនាមជាកីឡាករពេលលេងប្រិមត្តមិនមែនមួយឆាកជីវិតរួចណាបាទក្នុងនាមជាកីឡាករបាទលេងបាន World Cup ប្រមាណដងបាទ4ឆ្នាំលេងម្ដង បើសិនជាយើងនិយាយថា18លេងបាល់សួរថាតើលេងបានប្រហែលឆ្នាំហើយសួរថាតើកាន់ពៀននឹងគឺងាយអត់ បាទ200បាទជាងប្រទេសនៅក្នុងពិភពលោកលេងជំរុះណាបាទអញ្ចឹងអ្នកដែលបាន កាន់ពាន World Cup នេះ គឺជារឿងមួយដែលគេហៅថាមោទនភាពបំផុត សម្រាប់ខ្លួនឯងបាទ